បាទតាក់ទងជាមួយនឹង Haaland ជាមួយទៅ Barcelona ហ្នឹងវាមានរឿងរបស់វាប្រិមិត្តបាទតាក់ទងនឹងរឿងនេះយើងឃើញថាសម្រាប់ឪពុកបាទរបស់ Haaland ហ្នឹងក៏ធ្លាប់ទៅកាន់ទឹកដី Barcelona ទី1ទី2បាទលោក Raiola ធ្លាប់បានជួបជាមួយនឹងលោកលោក Laporta ដែលជាប្រធានក្លឹប Barcelona អញ្ចឹងមើលទៅប្រហែលជាអាចនឹងមានរឿងបាទពិសេសកើតឡើងនៅក្នុងរដូវកាលក្រោយបាទមើលទៅប្រហែលជាអាចនឹងទៅ Barcelona ច្រើនសម្រាប់ Erling Haaland ហើយមួយទៀតតាក់ទងជាមួយនឹងបាទ Mbappe អឹមបាប៉េមកដល់ពេលនេះនៅសល់រយៈពេលតែ10ថ្ងៃទៀតទេបាទចម្លើយរបស់អឹមបាប៉េនឹងត្រូវបានចុះផ្សាយឲ្យប្រិមិត្តបាទថាតើនៅបន្តជាមួយនឹងប៉ារីឬក៏ត្រូវចប់ចាក់ចេញទៅកាន់រៀលម៉ាឌ្រីតបាទព្រោះថាបាទប៉ារីសអត់អាចទុកអឹមបាប៉េតទៀតបានទេប្រសិនបើក្នុងករណីដែលអឹមបាប៉េនៅតែមិនព្រមបន្តកុងត្រាជាមួយនឹងប៉ារីសបាទអញ្ចឹងមានន័យថានៅក្នុងខែមករានេះយើងដឹងរឿងហើយថាតើអឹមបាប៉េទៅណាប្រសិនបើអឹមបាប៉េទៅកាន់រៀលម៉ាឌ្រីត ហើយបើសិនមហាឡែនមកកាន់បាសេឡូណានោះមានន័យថាអេលក្លាស៊ីកូរបស់ឡាលីហ្គានឹងមានភាពល្អប្រសើរឡើងវិញហើយបាទល្អមើលឡើងវិញហើយបាទម៉ាសេឡូប្រិមិត្តសួរឡើងអំពីម៉ាសេឡូម៉ាសេឡូចប់ហើយបាទនិយាយរួមទៅគឺចប់នៅក្នុងចុងឆ្នាំក្រោយនេះហើយបាទចប់ហើយខែកក្កដាឆ្នាំក្រោយគឺម៉ាសេឡូចប់កងត្រាជាមួយនឹងរៀលម៉ាឌ្រីតហើយ ហើយរៀលម៉ាឌ្រីតប្រហែលជាមិនបន្តកងត្រាជាមួយគាត់ទេបច្ចុប្បន្នប្រិមិត្តមើលឃើញហើយម៉ាសេឡូអត់បានចូលលេងទេ បាទព្រោះដោយសារតែទី1គាត់ឈឺទី2ដោយសារតែកីឡាករតំបន់ការពាររបស់រៀលម៉ាឌ្រីតបច្ចុប្បន្ននេះក៏មានកីឡាករល្អល្អនៅក្នុងនឹងច្រើនហើយដែរបាទអញ្ចឹងមានន័យថាសម្រាប់ម៉ាស៊ីឡូចប់ពេលវេលាជាមួយនឹងរៀលម៉ាឌ្រីតហើយនៅក្នុងរដូវកាលក្រោយរងចាំដល់ថ្ងៃប្រកាសទេ បាទតាក់ទងជាមួយនឹងរឿងនេះជំរាបជូនប្រិមិត្តថាសម្រាប់ Marcelo គាត់មិនអាចបន្តកងត្រាជាមួយ Real Madrid បានដោយសារតែកីឡាករវ័យចាប់ពី30ឆ្នាំទៅ Real Madrid មិនអាចបន្តកងត្រាលើសពីមួយរដូវកាលបានទេទី1ទី2តកតងជាមួយនឹងបាទទម្រង់លេងរបស់គាត់ពីការធ្លាក់ចុះអាយុរបស់គាត់ក៏ច្រើនកីឡាករខ្សែការពារថ្មីរបស់គេនឹងក៏លេងបានល្អអញ្ចឹងអាចនិយាយបានថាបូកសរុបសេចក្តីមក Marcelo គឺអស់ពេលវេលាជាមួយនឹង Real Madrid ហើយបាទបាទសាឡាស្ងាត់ តាក់ទងជាមួយនឹងសាឡាបាទតាក់ទងនឹងសាឡាបែលទៅណាវិញហ៎បែលចប់ហើយបាទនៅជាមួយរៀលដាច់ឆ្នាំនេះចប់ហើយបាទនិយាយរួមទៅគឺខែកក្កដាឆ្នាំក្រោយបែលនេះចប់ហើយរៀលម៉ាឌ្រីតមិនតដាច់ខាតបាទសម្រាប់ Gareth Bale រឿងតាក់ទងជាមួយនឹង Gareth Bale នេះគឺមានការលើកឡើងច្រើនបាទថាលោក Antonio Conte របស់ Spurs នឹងចង់បាន Bale ទៅវិញប៉ុន្តែដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងថា Gareth Bale មកដល់សប្តាហ៍ថ្ងៃនេះតម្លៃពលកម្មគាត់60ម៉ឺនក្នុងមួយអាទិត្យ អញ្ចឹងគ្មានក្លឹបណាដែលអាចទទួលយកគាត់បានទេ មានតែមួយទេប្រសិនបើ Gareth Bale ចង់បន្តអាជីពជាមួយនឹងបាល់ទាត់គឺគាត់ត្រូវទម្លាក់តម្លៃពលកម្មរបស់គាត់នៅត្រឹម30 35អីទៅបាទមានគេយកហើយប៉ុន្តែបើសិនជាគាត់នៅប៉ុណ្្នឹងគេមិនយកទេ ទី1ទី2គាត់អត់បានលេងបាទសឹងតែនិយាយថាពីរដូវកាលចុងក្រោយនេះសឹងតែមិនបានលេងទៅហើយបាទចឹងសួរថាតើក្លឹបមួយណាដែលហ៊ានទៅយកគាត់បើសិនជាអត់បានឃើញគាត់លេងផងហ្នឹងនៅរៀលម៉ាឌ្រីតអត់បានលេងទេ បាទអញ្ចឹងសម្រាប់ Gareth Bale មើលទៅប្រហែលជាទៅណាមិនរួចទេបាទអាចនឹងមកកាន់អង់គ្លេសឬក៏ក្លឹបណាផ្សេងប៉ុន្តែមើលទៅគាត់ប្រហែលជាគាត់អស់ចិត្តអស់ចង់ជាមួយនឹងបាទទាត់ហើយសម្រាប់ Gareth Bale បាទបាទចូលអូវ Felix ហ៎បាទអាប្អូន Felix ទៅណាអាចទៅមុខទៅណាទៅណីបត់បាទបាទតាក់ទងជាមួយនឹងចូលអូវ Felix បាទអឺមកដល់ពេលនេះបាទឃើញថាសម្រាប់ AT Madrid ហាក់បីដូចជាបាទមិនមិនមិនចង់និយាយថា មិនស៊ីសង្វាក់គ្នាជាមួយនឹងជោអាវហ្វេលិចទេទម្រង់លេងរបស់ជោអាវហ្វេលិចជាមួយនឹងអាតេម៉ាឌ្រីតហាក់បីដូចជាទៅមួយគ្នាទៅមុខមិនរួចទេបាទអញ្ចឹងមើលឃើញថាសម្រាប់ព័ត៌មាននៅក្នុងតំបន់អឺរ៉ុបលើកឡើងថាជោអាវហ្វេលិចនេះអាចនឹងត្រូវអាតេម៉ាឌ្រីតបញ្ចេញនៅក្នុងរដូវក្តៅឆ្នាំក្រោយបាទបញ្ចេញនៅរដូវក្តៅរដូវក្តៅឆ្នាំក្រោយបាទអ្នកដែលតាក់ទងគឺមានច្រើនបាទប៉ុន្តែគ្រាន់តែតម្លៃខ្លួនរបស់គាត់ក៏មិនស្ទើរដែរ បាទបើសិនជាយើងនិយាយយ៉ាងហោចណាស់ក៏អាតេលក់ក្នុងតម្លៃ80ទៅ90លានដែរបាទសម្រាប់ដៃខ្លួនបាទតម្លៃខ្លួនរបស់ចុះ Outflex បាទអឺអាចមកនៅជាមួយពូដូអត់ទេបាទតាក់ទងមួយចុះ Outflex មក Man U មែនបាទអត់ទេបាទតឹងណាស់បាទ Man U បាទងាយទេបាទតោហ៎បាទតាក់ទងជាមួយនឹងតោបាទបញ្ញាអេងក៏សួរដែរតោមួយរយៈហ្នឹងលេងមិនកើតមិនចឹង បាទជំរាបជូនទៅកាន់ប្រិយមិត្តថាតោឈឺកីឡាករអស់ទៅហើយបាទកីឡាករដែលត្រូវលេងនោះ អ្នកមានតាំងពីធីម៉ូវ៉ឺណឺកៃហាវើតបាទបាទចូលជីញ៉ូនេះតំជាទៅឈឺ Benchiwell នោះទៀតបាទកីឡាករគាត់ឈឺច្រើនបាទអត់មានកីឡាករទេ បាទប្រិមិត្តលើកឡើងថាហេតុអីអឺបាទសូមបៃតោប្រិមិត្តលើកឡើងថាធីម៉ូវ៉ឺណឺលេងកើតកៃហាវើតសុទ្ធបាល់អត់ល្អបាទពីរនាក់គាត់រកបាល់បានប៉ុន្តែកុំភ្លេចថាត្បិតតែគាត់ពីរនាក់រកគ្រាប់បាល់អត់បានប៉ុន្តែគាត់ស្ថិតនៅក្នុងតំបន់ប្រយុទ្ធល្បឿនរបស់គាត់ល្អ គាត់តែងតែជួយក្រុមបើទោះជាគាត់រកគ្រាប់បាល់បានប៉ុន្តែគាត់គឺជាអ្នកកលុកក្នុងទីលានដែរបាទអញ្ចឹងយើងមិនអាចបន្ទោសគាត់បានទេយប់នេះគឺមានលូកាគូហើយតែនឹងអាចនឹងដាក់អាចនឹងមិនដាក់ Pulisic ត្រឡប់មកវិញហើយបាទអញ្ចឹងមានចោជីញ៉ូបាទមានកានតេកានតេក៏ត្រឡប់មកវិញដែរយប់នេះក៏មានឆាឡូបាដែរអញ្ចឹងសម្រាប់ Chelsea មករយៈមុននេះគឺមានបញ្ហាដោយសារតែកីឡាកររបស់គាត់មានទាំង COVID មានទាំងបញ្ហារបួសដែលធ្វើឲ្យ Chelsea មានបញ្ហាធ្លាក់ទម្រង់លេង ដល់អញ្ចឹងកីឡាករអត់បានផ្លាស់ប្ដូរគ្នាទេកីឡាករដដែលដដែលដដែលដដែលចូលលេងអញ្ចឹងគាត់ក៏មានភាពនឿយហត់ដែរប្រិមិត្តបាទអញ្ចឹងគាត់ក៏មានភាពនឿយហត់ដែរបាទអឺបោះតូច VR បាទតាក់ទងជាមួយនឹង Manchester United គឺខាងស្អែកនេះលេងប៉ុន្តែយើងអត់ទាន់ដឹងទេរៀងរាល់ការប្រកួតរបស់ Premier League ការបិទបាទឬរួមការលើកការប្រកួតនេះ ភាកច្រើន គឺមុន2ម៉ោង បាទភាកច្រើនគឺមុន2ម៉ោងក៏ដូចជាមុន5ម៉ោងជាមួយនឹងការប្រកួតអញ្ចឹងយើងអត់ដឹងថាតើ Man U នឹងត្រូវលេងឬអត់ទេគាត់ចូលរួមវឹកហាត់ហើយប៉ុន្តែឧទាហរណ៍ថាដល់ថ្ងៃប្រកួតគូបដិបត្តិរបស់គាត់មានបញ្ហាផ្ទុះជាមួយនឹង COVID-19 អញ្ចឹងអត់បានលេងដដែលហ្នឹងបាទអញ្ចឹងខ្ញុំអត់អាចនិយាយជូនប្រិមិត្តមុនបានទេតាក់ទងជាមួយនឹងការប្រកួតព្រោះឥឡូវនេះការប្រកួតអាចប្រកួតបាន ដោយសារតែបញ្ហា COVID-19 បាទអញ្ចឹងបើ COVID-19 តេស្តទៅអត់មានបញ្ហាអាចចូលរួមប្រកួតបាន អញ្ចឹងបើឲ្យសន្យាថាតើនឹងត្រូវលេងឬក៏មិនលេងខ្ញុំមិនអាចនិយាយបានទេថាតើលេងឬក៏អត់បាទបាទពូដោពូពោបាទតាក់ទងជាមួយនឹងចូលនិវត្តឬមិនចូលនិវត្តដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹង Gareth Bale មកដល់ពេលនេះគឺគាត់មិនត្រូវបានក្លឹបផ្សេងផ្សេងចង់បាននោះទេទី1ទី2គាត់អស់បាទភារកិច្ចជាមួយនឹងរៀលម៉ាឌ្រីតនៅក្នុងឆ្នាំក្រោយនេះហើយទី3តាក់ទងជាមួយតម្លៃពលរដ្ឋរបស់គាត់គឺច្រើន បាទគុំថាឡើយបាទក្លឹបផ្សេងសូម្បីតែយើងទោះបីជាយើងវិញក៏យើងក្នុងនាមជាអ្នកដឹកនាំក្លឹបក៏ដូចជាក្លឹបរបស់យើងក៏យើងមិនអាចទិញ Gareth Bale មកបានដែរចំណាយខ្លួនរបស់តម្លៃខ្លួនរបស់គាត់ស្មើនឹងចំណាយលើកីឡាករដែលលេងល្អក្នុងក្លឹប2ទៅ3នាក់ទៅហើយអញ្ចឹងអត់អាចយកគាត់មកបានទេ ហើយពាក្យថាចូលនិវត្តឬមិនចូលនិវត្តគឺអាស្រ័យលើគាត់ខ្លួនគាត់បាទទោះបីជាគាត់នៅបន្តលុត្រាតែគាត់បន្ថយតម្លៃពលកម្មបើតម្លៃពលកម្មគាត់នៅតែប៉ុណ្្នឹងគ្មានក្លឹបណាយកទេបាទខ្ញុំហ៊ានភ្នាល់ថាគ្មានក្លឹបណាហ៊ានយកគាត់ទេ តម្លៃពលកម្មប៉ុណ្ណេះគឺទៅមិនរួចទេ ច្រើនណាស់ច្រើនហួសហេតុបាទបាទសួរទៅវាយកូនហ្គោលអីបែលបាទបាទតើលឺអាណុលចង់ឲ្យលីវភូទិញសុននិងខេនបានអត់តាអូមានណាបាទបាទអាណុលហ៎បាទដាវីភួងតាក់តងជាមួយនឹងលីវភូលមកដល់ពេលនេះមិនត្រូវបាន មើលទៅលើសុនឬក៏ខេនទេ បាទលីវភូលមើលទៅលើបូវិនណបាទហើយជាមួយនឹងរ៉ាហ្វីនញ៉ា បាទរបស់ West Ham នោះវិញទេ បាទសម្រាប់ Liverpool លោកចូលចេញក្លុបហ្នឹងក៏គាត់សរសើរទៅកាន់ Bowen ដែរអញ្ចឹងមានន័យថាសម្រាប់សុនឬក៏ Kane មិនត្រូវបានមើលឃើញដោយ Liverpool នោះទេ បាទហើយតាក់ទងជាមួយនឹងរឿងនេះតាក់ទងជាមួយនឹងសាឡាស់បន្តទៀតបាទប្រិមត្តសួរថាសាឡាស់មកហើយសាឡាស់មកដល់ពេលនេះកាន់តែ មានភាពឆ្ងាយពីគ្នាពី Liverpool បន្តិចឆ្ងាយត្រង់ថាមិនទាន់បន្តកងត្រានៅឡើយទេយោងតាមព័ត៌មាននៅក្នុងតំបន់អឺរ៉ុបគាត់បានលើកឡើងថា សម្រាប់បាទ សាឡាស់គឺចង់ទៀមទាតម្លៃខ្លួនរបស់ខ្លួនបន្ថែមគណៈពេលដែលលីវើពូលកំពុងពិចារណា នៅក្នុងការឡើងតម្លៃខ្លួនសម្រាប់បាទសាឡាស់ដូចគ្នាអញ្ចឹងបើសិនជាมันអាចទៅមុខរួចនោះមានន័យថាសាឡាស់បាទចប់តួនាទីពីលីវើពូលហើយបាទទៀបសំណាងបាទមែនយូចង់បានរ៉ូឌីហ្គើតោឃីវឯងខ្ញុំគិតថាប្រហែលជាមិនទៅទេ បាទទៀបសំណាងបាទរ៉ូឌីហ្គើអាចនឹងមាន2ជំរើសទី1នឹងត្រូវ ទៅកាន់បាទបាយឺនមុនិច ទី2អាចនឹងត្រូវទៅកាន់ Real Madrid វាគឺជាជំរើសរបស់ Rodriguez មកដល់ពេលនេះ Rodriguez មិនបានបន្តកងត្រាជាមួយនឹង Chelsea ទេបាទមូលហេតុអីខ្ញុំគិតថាគាត់មិនទៅ Man U ព្រោះដោយសារតែយើងក៏លេចទៅមើលស្លាបការពីខាងឆ្វេងរបស់ Manchester United បាទឥឡូវសប្តាហ៍គេមាន Luke Shaw បាទគេមាន Alex Telles បាទអញ្ចឹង Rodriguez ទៅគាត់ប្រកាសជាពិបាកនៅក្នុងការប្រកួតប្រជែងច្រើនតែបើសិនជាគាត់ទៅ Real Madrid បាទគាត់អាចនឹងមានឱកាស បាទព្រោះថានៅនោះគឺដូចជាមាន Mendy បាទស្ថិតនៅក្នុងស្លាបខាងឆ្វេងគាត់អាចនឹងមានឱកាសលេងច្រើនជាងលេងនៅ Manchester United បាទអញ្ចឹងខ្ញុំគិតថាប្រហែលជាមិនទៅទេ បាទមិនទៅទេ បាទ Man U សម្រាប់ Rodriguez បាទសាក់លេងល្អតែកាឡាក៏ដូចមិនសូវល្បីសោះអីចាំតែអត់ល្បីតាបាទបាទនិយាយមិញហើយបាទស្រឡាញ់អូនមិនប្រែណាបាទនិយាយពីមហាម៉ាត់សាឡាហើយបាទតាក់ទងជាមួយនឹងនេះគាត់ចង់តម្លើងតម្លៃពលកម្មតែឥឡូវក្លឹបកំពុងពិចារណាសិនសម្រាប់លីវើពូល គ្រាន់ថាឥឡូវនេះគឺបញ្ចេញមកមានព័ត៌មានថាចង់បាន Bowen ក៏ដូចជា Rafinha អញ្ចឹងបើសិនជាយើងមើល Rafinha គាត់លេងនៅក្នុងស្លាបខាងស្ដាំហ្មងបើស្លាបខាងស្ដាំមែននោះមានន័យថាអត្រានៅក្នុងការចាក់ចេញរបស់ Mohamed Salah គឺមានច្រើនបាទពី Liverpool បាទ